ស្មៀនឃុំស្រែឈូកធ្វើកិច្ចសន្យាលើកទី1រឿងលួចសញ្ញេជំនួសមេឃុំនិងទារប្រាក់ពីប្រជាពលរដ្ឋរដ្ឋបាលស្រុកកៅសីមាបបានសម្រេចឲ្យលោកអុកថេងស្មៀនឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរីធ្វើកិច្ចសន្យាកែប្រែកំហុសរបស់ខ្លួនលើកទី1 ចំពោះករណីដែលលួចចុះហត្ថលេខា លើលិខិតកាន់កាប់ដីធ្លីនិងបានទាមទារប្រាក់ពីប្រជាពលរដ្ឋអ្នកទៅទទួលសេវានេះបើយោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកកែវសីមាចុះនៅថ្ងៃទី17ខែ8ឆ្នាំ2022ក្នុងលិខិតបំភ្លឺនោះបានបញ្ជាក់ថា ដីរបស់ឈ្មោះវ៉ាន់រួន ដែលមកសុំបញ្ជាក់សិទ្ធិកាន់កាប់នោះ គឺស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ មិនមែនស្ថិតក្នុងឃុំស្រែឈូកស្រុកកែវសីមានោះទេ ចំពោះកំហុសឆ្គងរបស់លោកអុកថេងស្មានឃុំស្រែឈូកពាក់ព័ន្ធការលួចចុះហត្ថលេខា ជំនួសលោកមេឃុំ និងការទារប្រាក់ពីអ្នកទៅទទួលសេវានោះគឺរដ្ឋបាលស្រុកកែវសីមាមិនដាក់ពិន័យឬចាត់វិធានការរដ្ឋបាលឡើយដោយគ្រាន់តែធ្វើកិច្ចសន្យាលើកទី1ហើយប្រមានថា បើថ្ងៃក្រោយបុគ្គលរូបនេះមិនរៀងចាលទេនឹងចាត់វិធានការរដ្ឋបាលមិនខាន ការបំភ្លឺពីសំណាក់រដ្ឋបាលស្រុកកែវសេមា នៅពេលនេះ ក្រោយពីដើមរាំងបានចេញផ្សាយជាបន្តបន្ទាប់ដោយលើកយកនៅរឿងអាស្រូវរបស់លោកអុកថេងស្មានឃុំស្រែឈូកជំរិតទាប្រាក់ពីម្ចាស់ចំការស្វាយចន្ទីចំនួន1000ដុល្លារជាថ្នូរនិងបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លី រួមនឹងករណីលួចចុះហត្ថលេខា ជំនួសលោកមេឃុំជាថ្នូវនឹងលុយ100ដុល្លារជាក់ស្ដែងស្ត្រីម្នាក់នៅភូមិរណែងឃុំស្រែឈូកស្រុកកែវសីមាបានអះអាងថាលោកអោកថេងស្មានឃុំស្រែឈូកពិតជាបានក្លែងឯកសារលួចចុះហត្ថលេខា ជំនួសលោកតិខិតអតីតមេឃុំស្រែឈូកពិតប្រកបមែនខណៈលិខិតស្នាមរបស់អ្នកស្រី គឺលោកអុកថេងជាអ្នកសញ្ញេផ្ទាល់ដៃដោយពេលនោះអ្នកស្រីទៅ សាលាឃុំស្រែឈូកដើម្បីសុំបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លី សម្រាប់ខ្ចីប្រាក់ពីធនាគារប៉ុន្តែ លោកតេខិតមេឃុំមិននៅ ហើយលោកអុកថេងស្មានឃុំស្រែឈូកបាននិយាយថាចាំខ្ញុំសញ្ញេជំនួសលោកមេឃុំឲ្យតែលុយ100ដុល្លារមក ទន្ទឹមនឹងនោះអ្នកស្រីក៏បានប្រគល់លុយឲ្យលោកអុកថេងចំនួន100ដុល្លារតាមការទាមទារហើយលោកអុកថេងក៏បានបោះត្រាចុះលេខនិងចុះហត្ថលេខាជំនួសលោកតិខិត មេឃុំស្រែឈូកតែម្ដងទៅ មិនតែប៉ុណ្ណោះសំបីតែលោកវ៉ាន់រួនអាយុ55ឆ្នាំមុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃមានទីលំនៅបច្ចុប្បន្ននៅភូមិរណែង ឃុំស្រែឈុកស្រុកកែវសីមាខេត្តមណ្ឌលគិរីក៏បានអះអាងដែរថាលោកអុកថេងស្មានឃុំស្រែឈុកពិតជាបានជំរិតទារប្រាក់ពីខ្លួន ចំនួន1000ដុល្លារប្រកបមែនលោកវ៉ាន់រួនបញ្ជាក់ថា ព្រោះតែខ្លួនខ្វះថវិកាដើមទុនសម្រាប់ថែទាំដំណាំស្វាយចន្ទីលោកបានស្នើសុំឲ្យរដ្ឋបាលឃុំស្រែឈុក ជួយបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លីដើម្បីបំពេញបែបបទខ្ចីប្រាក់ពីធនាគារ ចំនួន3000ដុល្លារប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី23ខែ6ឆ្នាំ2022ពេលទៅដល់សាលាឃុំបែរជាលោកតិខិតមេឃុំស្រែឈូកមិនសញ្ញេឲ្យដោយរុញឲ្យ ទៅ ជួបចរចា ជាមួយស្មានឃុំជាមុនសិនទើបចុះហត្ថលេខាតាមក្រោយ លោកវ៉ាន់រួនបន្តថា នៅ ពេលខ្លួនជួបផ្ទាល់ជាមួយលោកអុកថេងស្មានឃុំ ស្រាប់តែលោកអុកថេងបានកំណត់ទាបប្រាក់ពីលោកចំនួន1000ដុល្លារជាថ្នូរនិងធ្វើលិខិត បញ្ជាក់កម្មសិទ្ធិឲ្យក្នុងនោះលោកវ៉ាន់រួនក៏បានសម្របសម្រួល សុំថ្លៃនិងតថ្លៃផ្ទាល់មាត់ជាមួយលោកអុកថេងពលគឺដំបូងលោកវ៉ាន់រួនឲ្យចំនួន50ដុល្លារហើយបន្តឡើងដល់500ដុល្លារប៉ុន្តែលោកអុកថេងនៅតែមិនព្រមដោយប្រកាន់ភ្ជាប់ថា តតែ1000ដុល្លារទើបខ្លួនបោះត្រានិងធ្វើលិខិតបញ្ជាក់ឲ្យ ក្រោយតថ្លៃមិនត្រូវគ្នាបែបនេះលោកវ៉ាន់រួន បានអស់សង្ឃឹមរួចជិះម៉ូតូត្រឡប់មកផ្ទះវិញទាំងទឹកមុខក្រៀមក្រំបើតាមលោកវ៉ាន់រួនមូលហេតុដែលលោកអោកថេងស្មានឃុំស្រែឈូកជំរិតទាប្រាក់ពីលោកយ៉ាងច្រើនរហូតដល់1000ដុល្លារបែបនេះ គឺមិនមែនមកពីខុសភូមិសាស្ត្ររដ្ឋបាលឬអត់ស្នាមមេដៃអ្នកជាប់ព្រំ ដីព្រៃដីរត់អ្វីទេ ព្រោះពេលនោះមិនទាន់មានការចុះពិនិត្យជាក់ស្ដែងពលគឺមកពីលោកអុកថេងសម្លឹងឃើញថាឯកសារបញ្ជាក់សិទ្ធិដីចំការស្វ័យចន្ទីរបស់លោក ស្ថិតក្នុងភូមិរណែងឃុំស្រែឈូកស្រុកកៅសេមា មានទំហំរហូតដល់ទៅ10ហិកតាហេតុនេះហើយប្រាក់បន្តិចបន្តួចមិនប្រថាប់ត្រាមិនធ្វើឲ្យឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ